មើមបងនៅឆ្ងាយពេកអូនគង់មើលមិនឃើញហើយគង់ស្រវាំងមើមបងចូលមកចិនពេកតែមិនថាចិនឬឆ្ងាយបេះដូងលោតចំឡាយក្នុងកែភ្នែកចំផ្ដើមមើលឃើញតែបងតាំងខ្លួនមិនទាន់ខ្លួនតែបានមកជួបគ្នារាល់ការសន្ទនាខ្វែងគ្នាតាំងពីដំបូង ជួបក៏ឆ្លោះមិនក៏

រាសាមិនឆ្ងាយមិនចិនឲ្យយើងបានកិនឲ្យច្បាំងស្នេហ៍មួយនាងគ្រាសិនសំទៅបាន